នៅមានកំណត់ទួយ7ទៀតតែគួរឲ្យចាប់អារម្មណ៍កំណត់ទួយ6គឺក្នុងរវងប្រមាណជា ឆ្នាំ2000មុនឆ្នាំ2008ពេលនោះអតីតតំណាងរាស្ត្រនៅខេត្តកំពង់ធំមកពីគណៈបកហ្វុនពេជ្របានលើកយោបល់ស្នើខ្ញុំឲ្យដាក់ជារិស័យ ដើម្បីកាត់ទលេសាបកាត់បន្ថយនៅការហូរធ្លាក់ចុះទៅនៅទឹកដើម្បីរក្សាទុកទឹកខ្ញុំគ្រាន់តែនិយាយថាតើមានបានគិតទេនៅពេលដែលប្រជាជនគាត់អុំទូកឬបើកកណូត នៅវាទៅស្ទះជាមួយនឹងអា តែយើងបរះដែលយើងដាក់ដើម្បីការពារទឹកអាហ្នឹងមួយទៅថ្មីថ្មីនេះក៏មានកំណត់ពួយប្រាមួយទៀតបញ្ជូនមកឲ្យខ្ញុំគឺធ្វើទំនុកទប់ទលេសាបតម្រោះបានសកេថា ពេលទឹកឡើងបើកឲ្យចូល ពេលទឹកចេញបិទឲ្យចេញអញ្ចឹងទេខ្ញុំគិតថាក៏បី កម្រិតនេះគឺជាកម្រិតតែតែយកមកសិក្សាក៏ប៉ុន្តែខ្ញុំគិតថានិយាយទៅធ្វើមិនកើតដល់ទឹកថ្នាក់ថាធ្វើទំនុក បិទកលេសាបហើយចប់ហើយអាហ្នឹងចប់មករឹកថាហើយតតុនមកពីណាហើយប្រជាជនជេរមរាយរបៀបម៉េចនៅពេលដែលគាត់មិនអាចឆ្លោះបានហ៎ទោះបីជាយើងត្រូវធ្វើស្វៀតនេះ ក៏យើងត្រូវតែបើកច្រកសម្រាប់ការចរាចរផ្លូវទឹករបស់ពួកគាត់មិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែល អាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃគឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍